ឥឡូវនេះកម្មវិធី កែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានដល់ដំណាក់កាលទី4ដែល ជា ដំណាក់កាលចុងក្រោយរបស់ខ្លួនបន្ទាប់ពីត្រូវ បាន អនុវត្តអស់រយៈពេលជិត20ឆ្នាំខ្ញុំនៅចាំបានថាខ្ញុំតល់បានធ្វើជាអធិបតីក្នុងពិធី ប្រកាសដាក់ចេញ នៅ ដំណាក់កាលទី1 នៃកម្មវិធីកែតម្រង់នេះនៅក្នុងអំឡុងខែធ្នូឆ្នាំ2004ជាមួយនឹងឆន្ទៈមុតស្រួចឥតរៀថយ និងឥតងាករេរាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកែតម្រង់កម្មវិធីកែតម្រង់ដ៏មានសារៈសំខាន់បំផុតមួយនេះឆ្លងកាត់ដំណាក់កាលធំធំ3រួមមានដំណាក់កាលទី1 ត្រូវបានអនុវត្តពីឆ្នាំ2004ដល់ឆ្នាំ2008តែមានគោលដៅគន្លឹះសំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកាដំណាក់កាលទី2ត្រូវបានអនុវត្តពីឆ្នាំ2009ដល់ឆ្នាំ2015ដែលមានគោលដៅគន្លឹះសំដៅលើការបង្កើតបង្កើតគណៈនៃភាពវិរញ្ញវត្ថុ និងដំណាក់កាលទី3ត្រូវបានអនុវត្តពីឆ្នាំ2016ដល់ឆ្នាំ2022ដែលមានគោលដៅគន្លឹះសំដៅលើការ បង្កើនការផ្សារភ្ជាប់ធវិការទៅនឹងគោលនយោបាយដំណាក់កាលទី4ដែលយើង កំពុង ប្រកាស ដាក់ឲ្យចាប់ផ្ដើមអនុវត្តនៅពេលនេះត្រូវបានក្រុង ចុះអនុវត្តពីឆ្នាំ2023រហូតដល់ឆ្នាំ2027ដោយមានគោលដៅគន្លឹះសម្ដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្មជារួមការកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលប្រមាណ20ឆ្នាំ កន្លងទៅនេះបានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទាំងសមិទ្ធផលក្នុងទស្សនវិជ្ជានៃការរីកចម្រើន ផ្នែក សង្គមសេដ្ឋកិច្ចរបស់កម្ពុជា RA7 ស្ដែងចេញនៅភាពទាន់សម័យ